បន្តទៅទៀតស្រីផាបឿកព្រះអង្គកូណាមានបងស្រីម្នាក់នៅផ្ទះជាមួយកូណាតែគាត់ចូលចិត្តគិតច្រើនហើយអារម្មណ៍គាត់រៀងរវើរវាយហើយកូណាតែងតែប្រាប់រឿយរឿយថាកុំគិតពេកចែប្រយ័ត្នឈឺចែនាំតែពិបាកខ្លួនព្រះអង្គម្ចាស់តើបញ្យល់បែបណាទៅទៅបងស្រីកណាងាយយល់អាពាក្យថាកុំគិតពេកជាពាក្យស្រួលនិយាយប៉ុន្តែ ឲ្យគាត់កុំគិតដោយវិធីណានោះទៅ ជារឿងលំបាកអញ្ចឹងអឺអាចធ្វើម៉េចឲ្យគាត់ស្ដាប់អាត្មានិយាយអីបានខ្លះទេស្រង់យកចំណុចអីសំខាន់សំខាន់ដែលអាត្មានិយាយពាក់ព័ន្ធនឹងរឿងហ្នឹងកាត់យកកន្លែងសំខាន់សំខាន់ឲ្យគាត់ស្ដាប់រឿងហ្នឹងឬក៏មិនតែអាត្មាទេជួនកាលអ្នកណានៃទៀតដែលគាត់ចូលចិត្ត ព្រោះជាងការវាពាក់ព័ន្ធនឹងបនិស័យដែរមិនមែនថាចាំបាច់ត្រូវតែស្ដាប់អាត្មាទេជាងការអាចគាត់មានកម្មជាមួយអាត្មាពីព្រោះវិរិយជាមួយអាត្មាក៏លឺសលេងអាត្មានឹងជ្រិញហ្មងអញ្ចឹងអាចស្ដាប់អ្នកណាផ្សេងដែលនិយាយពីចិត្តហើយបើសិនជាគាត់ចេះ ភាសាអង់គ្លេសផង យើងលើអាចចេះភាសាអង់គ្លេសផង យើងរកអ្នក ល្បីល្បីណាដែលបកកែនិយាយពី mind ពីអីអីឲ្យគាត់ស្ដាប់ពួកយើងមិនខ្វះ នៅពេលដែលលួង គេពេលគ្រោះថ្នាក់ពេលពិបាកចិត្តអូយកុំគិតច្រើនពេកភ្លេចខ្លះទៅពេលហ្នឹងសង្គមណាណាក៏ចេះនិយាយប៉ុន្តែភ្លេចមិនម៉េចជារឿងលំបាកហើយជាវិធីសាស្ត្ររបស់អាត្មាមនុស្សវាដែលដែលអាត្មាសំណូមពរហ្នឹងវាទល់ថាបើយើងចង់កែអីវាទៅសិក្សាពីអាហ្នឹងដូចយើងចង់ព្យាបាលរោគតើបណិតរោគ ណាទៅពេទ្យព្យាព្យាបាលរោគអីគេពិនិត្យឲ្យឃើញរោគហ្នឹងសិនបានគេព្យាបាលអញ្ចឹងអឺយើងចង់ព្យាបាលចិត្តរបស់យើងក្នុងលក្ខណៈណាមួយនោះវាទល់តែយើងមើលឃើញថាចិត្តហ្នឹងមានរោគបែបណាដោយខ្លួនយើងហ្នឹងហ្មងហើយមានឱសថគឺវិធីសាស្ត្រមេសិតរបស់ពពុទ្ធហ្នឹងដែលយើងជួយយើងបានប៉ុន្តែយើងក៏ត្រូវទទួលស្គាល់ការពិតដែរឥឡូវយើងថាគាត់គិតច្រើន ដល់យើងជាប្រាប់គាត់ថាចែកុំគិតច្រើន ពេកប្រយ័ត្នវាឈឺវាអីចេះប្រាប់គាត់គាត់មិនស្ដាប់ទេបាក់ចិត្តខ្លួនឯងឥឡូវតើគាត់គិតច្រើនតែគាត់ឬក៏យើងគិតច្រើនដែរយើងខ្លាចជាមនុស្សគិតច្រើនដែរនោះបាក់ចិត្តមួយគាត់នោះខ្លាចគាត់ឈឺចេះគាត់ឈឺចុះនោះណាដែលមិនយល់ការពិតទាំងអស់គ្នាអន្ថាគាត់គិតច្រើនរឿងរបស់គាត់ហើយដល់ពេលយើងប្រាប់គាត់កុំឲ្យគិតគាត់នៅតែគិតទៀតអាយើងនេះដេកអត់លក់ដែរខ្លាចចែឈឺខ្លាចបងឈឺហ្នឹងហើយ អានឹងคล้ายជាមនុស្សគិតច្រើនដែរអញ្ចឹងវាទល់តែអ្នកសួរហ្នឹងមានវិធីសាស្ត្រឃុំគ្រងចិត្តខ្លួនឯងនៅ តាមរយៈស្ដាប់អាត្មាក៏ដោយឬក៏ស្ដាប់អ្នកណាក៏ដោយហ្នឹងអាចមានកលឹះនៃការឃុំគ្រងនៅហើយពិសោធន៍ឃើញថាមានប្រសិទ្ធភាពឬនៅអញ្ចឹងមិនបាច់ ប្រើពាក្យថាគុំគិតទេយកអាវិធីសាស្ត្រដែលយើងអាចគុំគ្រងចិត្តបានហ្នឹងប្រាប់គាត់វិញនឹងឲ្យច្រកគាត់ចេញណាពីព្រោះទេពីព្រោះមនុស្សដល់ពេលដែលវែងបើគ្រាន់តែថា យើងប្រាប់ថាគុំដើរតាមផ្លូវហ្នឹងវែងទេតើគាត់ដើរទៅណា វាទល់តែយើងបង្ហាញផ្លូវមួយទៀតថាផ្លូវនេះបានត្រូវអាហ្នឹងគាត់មានជំរើសហ្នឹងហើយរកកន្លែងជំរើសឲ្យគាត់ផងគុំក្រន់តែហាមអញ្ចឹងណា កុំក្រន់តែហាមនឹងបែករឿងតិចដូចក្នុងសង្គមយើងរាល់ថ្ងៃបើថាឃើញនរណាធ្វើខុសអីនិយាយតែបន្ទោសបន្ទោសបន្ទោសបន្ទោសបន្ទោសមកវីដេអូហ្នឹងបន្ទោសរហូតតែវិធីសាស្ត្រឲ្យគ្នាដើរមិនហ្នឹងមិនសូវប្រាប់ទេអានឹងជាបញ្ហាឥឡូវយើងអញ្ចឹងភាកផាន់កុំគិតច្រើនកុំគិតច្រើនហ្នឹងអ្នកណាក៏ចេះថាអញ្ចឹងខ្លួនគាត់ខ្លួនឯងក៏គាត់មិនចង់គិតដែរបើវាគិតនឹងធ្វើម៉េចនរណាដែលចង់ធ្វើទុកខ្លួនឯងបើគាត់ រកវិធីឲ្យវាលើសនឹងវាអត់បានអញ្ចឹងវាទៅមានវិធីអីដែលលើសនឹងបានគាត់ចោលវិធីគិតច្រើនហ្នឹងមកវិធីគិតនៅផ្លូវដែលគួរគិតពោះចិត្តដែលអត្តគិតហ្នឹងឯងគ្រាន់ថា ពាក្យគិតច្រើនគឺយើងសំដៅទៅលើគិតរឿងអត់ប្រយោជន៍គិតរឿងនេះរឿងនោះអត់ប្រយោជន៍នៅពេលដែលយើងបែរមកគិតរឿងមានប្រយោជន៍វានៅតែគិតច្រើនដដែលក៏ប៉ុន្តែរឿងគិតរឿងត្រឹមជារឿងគួរគិត ចឹងបានសំណួរភាកច្រើនណាមានសំណួរសួរថាធ្វើម៉េចកុំឲ្យ ចិត្តគិតច្រើនថាគ្មាននេះមនុស្សរស់ត្រូវតែគិតក៏ប៉ុន្តែតើគួររឿងគិតគួរគិតរឿងអីចឹងណាគួរគិតរឿងអីអឺដូចយើងប្រាប់មនុស្សថាកុំដើរអត់បានទេមនុស្សត្រូវដើរប៉ិនសួរថាតើដើរទៅណាអាដើរលេងក៏ដើរអានឹងវាអត់ប្រយោជន៍អាលេងសុទ្ធហ្នឹងណាក៏ប៉ុន្តែទៅទេសចរក៏ដោយក៏ដើរប៉ុន្តែដើម្បីអី ដើម្បីសិក្សាពីធម្មជាតិសិក្សាពីមនុស្សយល់បរិស្ថានដើរទៅចិត្តដូចគ្នា ចិត្តដោយអត្តគិត ចិត្តមិនដែលប្រែតែឈប់គិតទេចឹងណាចិត្តអត់ដែលប្រែថាអត់គិតមួយចិត្តណាក៏ប្រែថាគិតដែរចិន្តធាតប្រែថាគិតក៏ប៉ុន្តែ នៅពេលដែលចិត្តហ្នឹងវាអបស្ទប់ដោយឧទ្ធចៈរវើរវាយថៃនិមិត្តៈងុយងក់អាហ្នឹងគិតរឿងផ្សេងវាអបរស្ទប់ដោយលោភៈទោសៈមោហៈវាគិតរឿងផ្សេងរឿងអាក្រក់ចឹងតែអឺប៉ុន្តែបើសិនជាចិត្តហ្នឹងត្រូវធ្វើការជាមួយនឹងសទ្ធាសតិបញ្ញាហិរិវិរិយៈចិត្តហ្នឹងនៅតែគិតក៏ប៉ុន្តែវាគិតរឿងដែលគួរគិតនេះដែលគិតគិតហើយគិតទៀតគិតមិនប្រមាថគ្មានវិណាជាងពពុទ្ធទេ គិតច្រើនជាងយើង អត់ទាំងសឹងទាំងអីផងឃើញទេបើព្រះអង្គមិនគិតទៅបយល់ធัวគេមិនពេលព្រឹកទៅបិណ្ឌបាតមុនទៅមិនគិតពេលសៀសំដែងធัวហ៎បើមិនគិតសំដែងធัวចេញ ពេលល្ងាចឲ្យអាវាតពិខុសង្ឃគិតទៀតពេលប្រលប់អើអស់នឹងឲ្យអាវាតពិខុសង្ឃពេលអាត្រៀតដោះស្រាយប្រសនាទេវតាហើយបើមិនគិត ទៅថ្មអង្គនេះកំពុងនិយាយហ្នឹងបើអត់គិតនិយាយមកចេញប៉ុន្តែ គិតរឿងដែលគួរគិតរឿងស្អីនៅក្រៅទាំងអស់អាត្មា post អស់ពេលអាត្មានិយាយអញ្ចឹងបាននៅពេលនិយាយជួនកាលអាត្មាកាន់ក្បាលមីក្រូអញ្ចឹង2ម៉ោង3ម៉ោងអត់មានចុកដៃ concentration ហ្នឹងល្អទៅហ្មងទៅហើយរឿងសង្សារបែកចិត្តមិនបែកចិត្តមិនដឹងទេរឿងម៉ែគេអូគេណានៃប្រពន្ធមាន កូនខ្ចីណាមិនដឹងទេនិយាយលេងណាអត់ទេអត់គិតទេ តែគិតនឹងផងខ្មែរនិយាយច្រឡំអស់ប៉ុន្តែសួរថា នៅពេលដែលចិត្តមូលទៅលើអ្វីដែលត្រូវនិយាយនេះដែលកំពុងនិយាយនេះសួរថាចិត្តនឹងនៅគិតអត់ថាចិត្តនៅតែគិតនឹងអត់ចិត្តអត់ចេញទេអាពាក្យសម្ដីនឹងពាក្យសម្ដីនេះហៅថាចិត្តតច្ចរូបចិត្តតច្ចរូបរូបដែលកើតពីចិត្ត ដែលវាលឺមកចិត្តមិនបាច់គិតមានតែផោមឯអាហ្នឹងប្រឹងទៀតហ្នឹងជួនកាលជួនកាលមិនប្រឹងវាចេញមកភើអីហ្នឹងអាហ្នឹងវាមិនបាច់អីក្អកអីហ្នឹងមិនបាច់ប៉ុន្តែបើនិយាយនេះគឺត្រូវតែចេញពីចិត្តហើយវាចិត្តអត់គិតនិយាយចេញឯងអញ្ចឹងកាលណាយើងព្យាយាមហាមចិត្តមិនឲ្យគិត យើងដើរប្រច្រាស់ធម្មជាតិដើរប្រច្រាស់ហ្មងដូចទឹកស្ទឹងវាហូរធ្លាក់ពីភ្នំមកអញ្ចឹងយើងហាមទឹកកុំឲ្យហូរមកពិបាកណាស់ ទប់ទំនប់វាហៀទៅណេះទប់មើលទប់ស្ទឹងហ្នឹងមើលវាចាល់ចាល់ចាល់ហៀទៅណេះចាល់ចាល់ហ្នឹងហៀទៅណោះពួកខ្សែទឹកវាវែងមកចិត្តយើងដូចគ្នាអញ្ចឹងខ្សែមកអញ្ចឹងចិត្តវាបញ្ជូនអធិស្ស្រ័យមកអញ្ចឹងវាត្រូវតែគិតប៉ុន្តែបើគេឆ្លាតគេព្រឺហុងទឹកមួយទៅគេជីកបន្លាយឧទាហរណ៍ថាឥឡូវកន្លែងហ្នឹងគេមើលអានឹងស្ទឹងណាដែលទឹកស្ទឹងវាមាន លំហូររៀងចម្រាក់ខ្ពស់មកអញ្ចឹងគេចង់ចែកចាយទឹកនឹងទៅធ្វើស្រែចម្ការគេធ្វើជាបន្លាយអញ្ចឹងគេធ្វើហុងទឹកកន្លែងហ្នឹងហុងទឹកមានន័យថាគេទប់ទំនប់កន្លែងហ្នឹងល្មមមិនឲ្យដល់ច្រាំងពេកទេឲ្យទឹកហ្នឹងវាឡើងខ្ពស់បានទឹកហ្នឹងវាហូរចែកទៅតាមបន្លាយប៉ិនมันអាចឲ្យហូរឡើងទៅលើឯងដល់ប្រើម៉ាស៊ីនហើយម៉ាស៊ីនមាន សាំងឯណាងាយឈ្នះ ហ្នឹងដូចទលេមេគង្គយើងអញ្ចឹងបើយើង មានគំនិតជីកទលេពាត់មកជុំវិញមកហើយមិនដឹងទឹកយកតណា ធ្វើមិនចេះខ្វះវាហូរចាក់ពីលើមកឧទាហរណ៍អញ្ចឹងណាប៉ិនมันអាចឲ្យទឹកជាលក្ខណៈធម្មជាតិនឹងហូរទៅលើទេវាខណ្ឌបង្វែរវាឲ្យហូរទៅណាឲ្យហូរទៅណាប៉ិនឲ្យហូរទៅរោទំនៀបចិត្តទឹកហ្នឹងវាត្រូវហូរទៅកន្លែងរៀងទៀបជាងវាបន្តិច បាទវាហូរទៅយ៉ាងណា ចិត្តដូចគ្នាអញ្ចឹង បើយើងលៃវាឲ្យចេះគិតតាមដំណើរធម្មជាតិរបស់វា យើងអត់ក្តៅកាហាយទេគិតនៅតែគិតគិតបានប្រយោជន៍គិតឲ្យសบายចិត្តគិតឲ្យកើតជាផលប្រយោជន៍បើយើងអត់ឲ្យចិត្តគិតទងាប់ហើយដេកលក់ដេកលក់ឈប់គិតឲ្យជាសពគិតទៀតណាតែធុញទ្រាន់អូចិត្តអីក៏ល្វើល្វេមិនអាហ្នឹងឯងដល់បច្ច្រាស់ធម្មជាតិត្រូវយល់ពីដំណើររបស់ចិត្តចិត្តជាធម្មជាតិ ចឹងកុំទុកវាតែចេះប្រើវា ចឹងបានជាព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ថា មនាលភិក្ខុទាំងឡាយចូលអ្នកទាំងឡាយគំរស់ក្នុងអំណាចចិត្តចូលអ្នកទុកចិត្តក្នុងអំណាចខ្លួនវិញណាព្រះអង្គថាចឹងចូលគំរស់នៅក្នុងអំណាចចិត្តចូលទុកចិត្តក្នុងអំណាចខ្លួនខ្លួនក្នុងទីនេះគឺសតិសម្បជញ្ញៈសតិបញ្ញា ហ្នឹងហើយគឺត្រូវឲ្យចិត្តហ្នឹងវាធ្វើការតាមរយៈសតិសម្បជញ្ញៈណាចុះអាទុកខ្លួនក្នុងអំណាចចិត្តមានន័យថាធ្វើអីស្រេចចិត្តខឹងមិនជេរប៉ុណ្ណឹងទៅខឹងមិនវៃគេប៉ុណ្ណឹងទៅអាហ្នឹងរស់តាមអំណាចចិត្តដែលវាប្រតិកម្មហ្នឹងអត់ល្អទេសតិវិរិយៈឆន្ទៈនាមរបស់ភិក្ខុមួយអង្គសួរថា បញ្ហាកម្មតាក់ទងទៅនឹងយោមស្រីរបស់កណាគាត់ខូចជាង10ឆ្នាំទៅហើយសម្បីតែក្នុង ការយល់សពក៏កណាមិនដែលឃើញសោះតើមកពីមូលហេតុអ្វីមិនយល់សពល្អហើយយល់សពទោះបីជាយល់សពក៏ត្រឹមតែយល់សពដែរបានមិនយល់សពល្អហើយមានអីបានស្ងប់ចិត្តផងការរស់ដល់ប្រសើរបំផុតនឹងរស់ឈប់យល់សពដោយព្រះអរហន្តអត់ដែលយល់សពសោះហ្មង អស់យសពលិញព្រះរហន្តលោកអស់ឧទ្ធចៈអានេះពេលយើងសង្ស័យឯម៉ែទៅឯណាកើតទៀតអត់បានមិនដែរឲ្យឯងឃើញសោះអីចឹងហ្នឹងយើងគិតល្វើល្វាច្រើនដែរបានអត់យសពល្អហើយនឹកគាត់ធ្វើសេចក្តីល្អទៅទៀត Top fan Lee Lee Hain អឺបានស្ដាប់ការបញ្យល់របស់ គុណម្ចាស់ពីអារម្មណ៍6និងវត្ថុ6កណាមិនយល់ទេសូមមេត្តាទេម្ចាស់ពន្យល់ម្ដងទៀតវត្ថុ6វត្ថុក្នុងទីនេះកលែងដែលចិត្តកើតណាពីព្រោះអឺវត្ថុមានន័យថាជា បច្ច័យឲ្យចិត្តកើតទេទីតាំងដែលចិត្តកើត មាន6 ភ្នែកតិចច្រមុះអណ្ដាតហើយនឹងទូទាំងកាយរបស់យើងហ្នឹងហើយនឹងហតយវត្ថុបេះដូងចិត្តអត់មានកើតក្រៅពីកន្លែង6ហ្នឹងទេវត្ថុហ្នឹងវាដើរតួជាប្រាសាទផងដើរតួជាទ្វារផងប៉ិនបើនិយាយថាវត្ថុគឺជាទីតាំងនៃចិត្តដែលវាកើតដោយចំពោះឧទាហរណ៍ដូចចក្ខុវិញ្ញាណវាកើតត្រង់ភ្នែក ត្រង់ហ្នឹងហ្មងចក្ខុវិញ្ញាណហ្នឹងវា អត់ទៅកើតក្នុងហតិយៈទេវាកើតនៅត្រង់ភ្នែកប៉ិនដល់ពេលឃើញហើយស្គាល់ថានៅនេះនៅនោះគឺចិត្តនៅក្នុងនេះវាសម្គាល់តាមទ្វារភ្នែកនោះអឺចិត្តលឺកើតនៅត្រង់ណា ត្រូវត្រង់សតវត្ថុមានន័យថាកើតនៅក្នុងអ៊ីដ្រាមហ្នឹងត្រង់ចំណុចហ្នឹងវាកាន់តែលឺអញ្ចឹងទៅវាអត់នឹងថាសំឡេងទីស្អីទេអឺ ខៀនវិញ្ញាណសម្រាប់ធុំក្លិនហ្នឹងកើតត្រង់ខៀនអ្នកអ្នកក្រមភ្នែកបន្តិចមិនរនរបស់យើងណាកន្លែងទទួលក្លិននេះវាសរសៃញ័រញ័រកន្លែងហ្នឹងដូចរោមអញ្ចឹងជីវហាវត្ថុកើតត្រង់ដាតអញ្ចឹងរសជាតិវាកើតត្រង់ជីវហាវត្ថុអញ្ចឹងដាតហ្នឹងជាវត្ថុជាទីតាំងដែលជីវហាវិញ្ញាណកើតអញ្ចឹងណាអឺ យើងយកអំបិលទៅដាក់លើដៃយកដឹងប្រៃទេឃើញទេយកទៅដាក់ភ្នែកក៏មិនដឹងប្រៃយកទៅដាក់ត្រចៀកក៏មិនដឹងប្រៃដែរព្រោះវត្ថុជាទីកើតនៃចិត្តដឹងរសជាតិហ្នឹងកើតត្រង់ដានអញ្ចឹងដានជាវត្ថុជាទីអាស្រ័យរបស់ជីវហេវិញ្ញាណដល់ដឹងក្តៅត្រជាក់ហ្នឹងមកតួកាយនឹងតម្ងនឹងបាសនាក៏ក្តៅបាសនាក៏ឈឺដែរហ្នឹងហ្នឹងកាយវិញ្ញាណហ្នឹងកើតត្រង់ទូទាំងកាយហ្នឹងអញ្ចឹងកាយទាំងមូលហ្នឹងហៅថាកាយវត្ថុ សូម្បីតែក្នុងតួបេះដូងឈឺបេះដូងក៏តួបេះដូងក៏ជាកាយវត្ថុដែរប៉ុន្តែហតយវត្ថុសំដៅដល់សភាពនៃប្រភេទថ្លានៃមហាភូតរូប នៅក្នុងផតបេះដូងឯនោះហើយដល់ទៅអារម្មណ៍ស្អីដែលវាមកប៉ះវត្ថុហ្នឹងឯងនឹងរូបរូបភាពមិនមែនរូបកាយទេវាថារូបារម្មណ៍ហ្នឹងគឺរូបភាពជា picture ជា visible ជារូបភាព ជាវណ្ណរូបដែលមើលឃើញណាអាហ្នឹងរូបារម្មណ៍ទៅវាមកប៉ះនឹងវត្ថុនេះមកប៉ះនឹងភ្នែកអសំលេងជាអារម្មណ៍សត្វទារម្មណ៍ណាជាជា voice ជា sound សំលេងហ្នឹងណាវាមកប៉ះជាមួយនឹងវត្ថុគឺតិចនឹងឯងហើយក្លិនជាអារម្មណ៍គន្ធេរម្មណ៍វាមកប៉ះនឹងវត្ថុ គឺឃានវត្ថុនេះក៏កើតការធំខ្លាំងឡើងរសជាតិដាក់ទៅក៏ប៉ះនឹងអណ្ដាតអារសជាតិនឹងឯងហៅថារក្សាអារម្មណ៍អារម្មណ៍ហ្នឹងហើយភាពក្តៅត្រជាក់តឹងរឹងកម្រើកញយហ្នឹងវាមកប៉ះកាយទាំងក្នុងទាំងក្រៅហ្នឹងយើងដឹងថាក្តៅថាត្រជាក់ថារឹងថាតឹងថាទន់អីហ្នឹងអារបស់ដែលវាមកប៉ះហ្នឹងឯងហៅថាផត ថាពីរំរបស់ដែលយើងប៉ះបាន ហើយដល់ធម្មមានអារម្មណ៍ស្អីទាំងអស់ដែលវាឈប់អាស្រ័យនឹងភ្នែកតិចជំនន់ដាតកាយទៀតហើយតែចិត្តក៏នៅតែគិតវាបានទាំងអស់ជាធម្មអារម្មណ៍ជាចិត្តជាចេតសិកជានិព្វានជាបញ្ញត្តិរឿងអតីតកាលរឿងអនាគតកាលរឿងក្តីសម័យដែលយើងអាចសម័យឃើញសិតតែជាធម្មអារម្មណ៍ហ្នឹងហើយ ដូចយើងខឹងរាល់ថ្ងៃហ្នឹងមិនមែនខឹងនឹងបរមត្តទេយើងខឹងនឹងធម្មារម្មណ៍គឺថានៅនេះល្អនៅនេះអាក្រក់សិតថាអារូបភាពទាំងអស់ដែលយើងកំពុង imagine ហ្នឹងសិតតែជាធម្មារម្មណ៍ដែលមើលមកប៉ះនឹងមโนរបស់យើងហ្នឹងក៏យើងកើតចិត្តខឹងចិត្តស្រឡាញ់ទៅនឹងបញ្យលប៉ុណ្ណឹងទល់តរៀន នេះ កាលណាបញ្យលជាហេតុហេតុបន្តរៀនបានច្បាស់